ណូទៀតហើយបេក្ខជន មុខខ្មៅតែ សម្លេងពីរោះប៊ីសធ្លាក់ព្រោះតែលោកឈុនសវណ្ណរាជមិនអោយយេះបេក្ខជនអែមអាតបានឡើង ប្រឡងចម្រៀងនៅក្នុង កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4ដោយ បាន លើកយកបទចម្រៀងដែលមានចំណងជើងថាខូចចិត្តត្បិតព្រាត់អូន ស្ទើរតែធ្លាក់ទៅហើយដោយសារតែលោកឈុនសវណ្ណរាជមិនអោយយេសនោះបេក្ខជនមុខមិនសូវស្អាតរូបនេះបានបកស្រាយនៅបទចម្រៀងដែលមានតង់ខ្ពស់ហើយគណៈកម្មការទាំង4នាក់មិនបានអោយយេសមិនបានអោយយេសទៅបេក្ខជននេះទាំង4នាក់នោះទេ គឺមានតែលោកឈុនសវណ្ណរាជប៉ុណ្ណោះដែលអោយបេក្ខជនសម្លេងខ្ពស់រូបនេះធ្លាក់សូមបញ្ជាក់ថាតារាចម្រៀងរោមទ្រង់ច្រើនលោកឈុនសវណ្ណរាជត្រូវបានអ្នកលេងបណ្ដាញសង្គម Facebook និង TikTok បានធ្វើការរិះគន់ចំចំទៅលើ អ្នកចម្រៀងហងមាសរូបនេះក្រោយលោកអង្គុយលើកកៅអីក្នុងទូនីតិជាគណៈកម្មការ Cambodian Idol រដូវកាលទី4វគ្គចាត់ audition ហើយឈុនសវណ្ណរាជនិងអុកសគុណកញ្ញា មិនចុចយេសទទួលយកបេក្ខភាពម្នាក់ឈ្មោះទុំសវັດអាយុ26ឆ្នាំមកពីខេត្តស្ទឹងត្រែងច្រៀងបទស្រឡាញ់ស្ទើលេប ដែលបរោះរូបនោះមានទឹកដុំសម្លេងស្រដៀងគ្នាទៅនឹងលោកឈុនសវណ្ណរាជប៉ុន្តែលោកនុកបញ្ញរិទ្ធនិងសុកសីឡាលីនបានចុចយេសតែមិនបាន គ្រប់គ្រាន់សម្រាប់លោកសវັດមិនអាចបន្តដំណើរជាមួយកម្មវិធីនេះតទៅមុខទៀតបានឡើយគេសង្កេតឃើញថា ទោះបីជាសគុណកញ្ញាក៏មិនចុចយេសទទួលយកលោកសវັດដោយសវណ្ណរាជក្តីប៉ុន្តែ នាងគ្មានសម្ពាធដោយលោករាជនោះទេ ពលគឺបន្ទុកធ្លាក់ដោយភ្នំសង្កត់លើអតីតតារាចម្រៀង U2 រូបនេះរហូតមានអ្នកខ្លះបានហៅលោកថាម៉ាក់រាជទៀតផង ការវាយប្រហារទៅលើលោកឈុនសវណ្ណរាជមិនដកដៃបែបនេះដោយសារតែគេសម្ដៅថាគណៈកម្មការរូបនេះមិនចាប់អារម្មណ៍បេក្ខភាព ដែលមិនស្អាតនោះទេទោះជាមានសម្លេងល្អក្តីហើយបើសម្លេងដូចលោកអញ្ចឹង អាចនឹងបញ្ចប់អាជីពលោកតែម្ដងបើឲ្យលោកសវត្ថជាប់តទៅទៀតប៉ុន្តែផ្ទុយទៅវិញទាំងលោករាជនិងគណៈកម្មការទាំងនោះគ្រាន់តែឃើញបេក្ខជនម្នាក់ជាគ្រូពេទ្យដែលមានរូបរាងសង្ហា ស្រាប់តែពួកគេចុចយេសនិងមានអ្នកខ្លះចង់ឈឺក្តៅខ្លួន ដើម្បីឲ្យគ្រូពេទ្យនោះជួយព្យាបាលនៅលើឆាកទៀតផងយ៉ាងណាទោះបីជាមានការឌឺដងទៅលើលោកឈុនសវណ្ណរាជចំចំ នៅលើបណ្ដាញសង្គមក្តី តែលោកឈុនសវណ្ណរាជនៅតែគ្មានប្រតិកម្មតបតឡើយជា ពិសេសក្រុមអ្នកលេង Facebook ដែលផ្លែផ្កាឲ្យលោកថាជាប្រុសដូចស្រី ដែលអាចប៉ះពាល់ដល់កិត្តិយសលោកយ៉ាងធ្ងន់ធ្ងរនោះក៏លោករាជនៅស្ងៀមឈឹងដែរប៉ុន្តែគេជឿថាលោកសវណ្ណរាជនឹងនៅតែហ៊ានប្រឈមចំពោះការរិះគន់មកលើខ្លួន ដែលនៅមានចំណុចខ្វះខាត ក្នុងការកាន់តំណែងធំនេះតទៅមុខទៀត។ គឺមិនដូចសុគន្ធកញ្ញាដែលនាងបានលាឈប់ពីតួនាទី ជា គ្រូបង្វឹក The Voice Cambodia រដូវកាលទី2ព្រោះតែមានការវាយប្រហារពី អ្នកលេងបណ្ដាញសង្គមថានាងបានទម្លាក់កុមារីម្នាក់ដែលមានសមត្ថភាពល្អជាងអ្នកជាប់ចេញពីកម្មវិធីសូមបញ្ជាក់ថាលោកឈុនសវណ្ណរាជបានឈរនៅហងមាសអស់រយៈពេល15ឆ្នាំមកហើយដែល ពេលនេះលោកត្រូវ បានថកែទុកចិត្តផ្ដល់តំណែងឲ្យធ្វើជាគ្រូបង្វឹក និងគណៈកម្មការ The Voice Cambodia និង Cambodian Idol ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។